君の君の虜になってしまえばきっとこの夏は充実するのも kiểu bị ắt HD chứ hạn không chắc phải phải vì đưa YouTube chẳng hạn nữa rồi YouTube chẳng à dạ, ừ. sao <laughs> vậy ta à? <laughs> đi chơi sụp <laughs> à trời Yeah. 声音大啊！表演。一想到你我就。miệt anh và tân an thấy mất thời gian à hả lúc mà mặt hơn anh cái ăn món điều rồi thì chắc chắn cái này cái này cái này ញ៉ាំអីញ៉ាំអីនៅសាលាញ៉ាំនៅសាលាអូនដូចហាំឆ្ងាញ់អើមែនឆ្ងាញ់អើឆ្ងាញ់ប៉ុណ្ណាឲ្យឲ្យមកបន្ទូឲ្យមកបន្ទូឲ្យបន្ទូមកមកបន្ទូលើ100អូចុះសាលាឆ្ងាញ់អត់ឆ្ងាញ់អត់ឆ្ងាញ់មកបន្ទូឲ្យមកបន្ទូ5លើ10ញ៉ាំញ៉ាំ10បងអើយបងអើយឆ្ងាញ់អត់ អេណារីឆ្ងាញ់អត់ឆ្ងាញ់អត់ណារីអូសួតឆ្លើយហ្នឹងជួយជួយយ៉ាជួយហាត់អីមកឲ្យមកឲ្យមកបន្ទុកមកស្ទើជួយមកមកអ្នកធ្វើអាជួយហ៎បាទ ហើយជាចុងវីដេអូខ្ញុំសូមជូនវីដេអូនៅទៅអ្នកដែលមើលវីដេអូនេះហើយនឹងអ្នកទាំងអស់គ្នាសូមនៅថ្ងៃអ្នកដឹងហើយថាថ្ងៃហ្នឹងគឺជាថ្ងៃ Valentine បននៃសេចក្តីស្រឡាញ់មិនប្រកាសថាសម្រាប់សង្សារសម្រាប់អូនតែនេះគឺជាសម្រាប់គ្រួសារសម្រាប់មិត្តភ័ក្តិជាទីស្រឡាញ់របស់យើងថ្ងៃសូមអ្នកទាំងគ្នាមានសេចក្តីសុខរីចម្រើន មានសេចក្តីសុភមង្គលក្នុងជីវិត Enjoy your life